មិនគិតអញ្ចឹងហ៎បងឯងក៏មករបស់មួយខ្ញុំជីវិតខ្ញុំមកវាគ្មានន័យអីទៀតហើយណែឈប់សិនយើងនិយាយគ្នាបានតាខ្ញុំយល់អារម្មណ៍ឯងអារម្មណ៍តែឯកាគ្មានអ្នកបារម្ភពីយើងអារម្មណ៍នៅម្នាក់ឯងវាឈឺត្រូវទេបងអត់យល់ពីខ្ញុំទេ បងមិនអាចយល់ពីខ្ញុំបានទេបងនឹងអត់ខ្ញុំទៅតែត្រូវគេចាប់លំហើយបងយល់ពីខ្ញុំហ៎បងធ្លាប់ត្រូវគេចាប់លំអត់បងយល់ពីខ្ញុំហ្នឹងមនុស្សគ្រប់គ្នាអត់ខ្វល់ពីខ្ញុំទេតែគេចោទសួរខ្ញុំធ្វើមកតែខ្ញុំនឹងអ្នកតោទាំងឲ្យខ្ញុំនេះខ្ញុំក៏ជាជនរងគ្រោះ ភពលោកមួយនេះអយុត្តិធម៌ហើយសង្គមមួយនេះវាប្រេងផ្សៃសម្រាប់ខ្ញុំខ្លាំងណាស់ខ្ញុំមិនមានហេតុផលអីទេទៅរស់នៅទៀតទេបងយល់អត់អាយរស់នៅបានតា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 គ្នាដឹងហើយថាខ្ញុំមកថ្ងៃនេះមានបំណងអីមុននឹងខ្ញុំចូលដល់សាច់រឿងខ្ញុំចង់និយាយរឿងផ្ទាល់ខ្លួនខ្ញុំតិចអ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំជាអ្នកចំនួនហាងកាហ្វេម្នាក់ហើយការពិតបីក្រោនគ្រប់គ្រូសាខ្ញុំល្អអ្នកទាំងអស់គ្នាប្រហែលជាមិនដឹងរឿងមួយអតីតកាលរបស់ខ្ញុំវាមិនល្អដូច ក្នុងពេលបច្ចុប្បន្នទេខ្ញុំធ្លាប់រត់ចេញពីផ្ទះជក់ថ្នាំរាប់អានមិត្តមិនល្អ ហើយគាត់ចូលមណ្ឌលកែប្រែហើយទីនោះហើយដែលធ្វើឲ្យខ្ញុំជួបមនុស្សស្រីម្នាក់ដែលធ្វើឲ្យខ្ញុំផ្លាស់ប្ដូរគំនិតអវិជ្ជមានត្រូវហើយម្នាក់ស្រីហ្នឹងគឺជានិកាដែលខ្ញុំជួបនៅមណ្ឌលកែប្រែគណិតរបស់ពួកយើងតែងតែប្រឆាំងគ្នារហូតតែ នាងតែងតែលើកទឹកចិត្តឲ្យខ្ញុំ នាងតែងតែបញ្យល់ខ្ញុំទោះបីជាពួកយើងខាំគ្នាដូចឆ្ងាយក៏ដោយខ្ញុំបានរកឃើញខ្លួនឯងពិតប្រាកដនៅពេលដែលខ្ញុំបាននិយាយជាមួយនាងរហូតទៅហើយខ្ញុំក៏បណ្ដោះគំនិតរបស់ខ្ញុំ ដើរតាមក្តីសម័យដែលខ្ញុំចង់បានហើយក៏បានខ្លាយជាខ្ញុំនៅពេលនេះជាការប៉ັດខ្ញុំស្រឡាញ់នាងអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំមិនកាន់ជើងនាងទេអ្នកទាំងអស់គ្នាប្រកាន់អតីតរបស់នាង តែខ្ញុំមានអតីតដូចគ្នាមនុស្សគ្រប់គ្នាសុទ្ធតែមានអតីតមនុស្សម្នាក់ដែលគេចង់កែប្រែជាថ្មីតែគេអត់មានឱកាសនឹងកែប្រែទេហ៎ខ្ញុំមិនសង្ឃឹមថា អ្នកទាំងអស់គ្នានឹងអធិស្ឋានឲ្យនាងទេឬក៏មើលមកនាង ជាទេពធីតាទេ គឺមនុស្សធម្មតាដែលអាចធ្វើខុសហើយអ្នកទាំងអស់គ្នានឹងអាចអធិស្ស្រ័យមនុស្សម្នាក់ដែលធ្វើអាក្រក់ក៏អាចធ្វើល្អបានដូចគ្នា ហើយអ្នកដែលធ្វើល្អគួរតែទទួលការលើកទឹកចិត្តមែនអត់ខ្ញុំជឿថានីការបានធ្វើឲ្យមនុស្សជាច្រើនមានការអភិវឌ្ឍចិត្តគំនិតហើយនឹងគិតវិជ្ជមានហើយខ្ញុំជាមនុស្សម្នាក់ដែលអន់តំណាក់តំណងពីមុនមកនៅពេលដែលខ្ញុំនិយាយស្ដីហ្នឹង គ្មានពីណាចង់និយាយជាមួយខ្ញុំទេប៉ុន្តែនីកាបានធ្វើឲ្យខ្ញុំកែប្រែហើយនីកាបានធ្វើឲ្យតំណែងតំណងខ្ញុំល្អជាងមុនខ្ញុំជឿថា នាងបានធ្វើឲ្យអ្នកផ្សេង មានការអភិវឌ្ឍចិត្តគំនិតហើយនឹងគិតវិជ្ជមានដូចគ្នា សូមអ្នកទាំងអស់គ្នា ពិចារណារាល់ពាក្យសម្ដីដែលខ្ញុំនិយាយហើយវាតម្លៃម្ដងទៀតចុះមនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាគិតថាអាក្រក់នេះបានធ្វើអំពើល្អជាច្រើន ជាការពិតអ្នកទាំងអស់គ្នាក៏ដឹងនៅក្នុងចិត្តដូចគ្នាដែរស្ដាប់ទៅសមេតផលដែរតើតែយើងគួរជឿអត់នោះហឹមបំណងណាស់តា តែចាំមើលសិនទៅមិនសួរមិនសួរដូចមានកាលមកទៀតផងតែយើងណាយើងអន់ចិត្តដែរហ្នឹងអារឿងគិតហ្នឹងវាគិតដីតែបើម្ចាស់ស្មៃខ្លួនការចេញបកស្រាយបានន័យថាគេទទួលស្គាល់ការប៉ັດដីហើយយើងធ្វើម៉េចនៅស្ងៀមបែបហ្នឹងយើងក៏អត់ដឹងនិយាយថាម៉េចដែរអឺមកនឹងការផងឡាយតាអូណែ សួរទាំងអស់គ្នាខ្ញុំជឿថារឿងដែលបានកាត់ឡើងកន្លងផុតទៅនឹងមានអ្នកដែលគាត់ចង់សួរខ្ញុំច្រើនមែនតើថ្ងៃនេះខ្ញុំនឹងធ្វើការ live ហើយបងប្អូនអាចសួរខ្ញុំបាន ហើយខ្ញុំនឹងឆ្លើយគ្រប់សំណួរទាំងអស់ដោយមិនលាក់បាំងនិងកុហកអីទាំងអស់បាត់មែនហើយខ្ញុំជួបរឿងហ្នឹងនៅពេលដែលខ្ញុំអាយុ14ឆ្នាំ ខ្ញុំធ្លាប់បានចូលមណ្ឌលកែប្រែ ដោយសារខ្ញុំលួចរបស់គេ ហើយកាលហ្នឹងខ្ញុំគិតថាខ្ញុំចង់ឈឺសម្រាប់ខ្លួនឯងដោយការដើរផ្លូវខុសដោយសារតែសង្គមស្ដីបន្ទោសឬដែលគេបានលុបខ្ញុំខ្ញុំក៏ដឹងថាវាគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយផងដែរវាជាការបំផ្លាញជីវិតខ្លួនឯងមិនមែនជាការសងសឹកយើងមិនអាចជឿជីវិតខ្លួនឯងបែបនេះនោះទេ ហើយខ្ញុំក៏បានដឹងថាពេលនោះខ្ញុំធ្វើខុសពិតមែនប៉ុន្តែខ្ញុំក៏អត់ដែរចង់កែប្រែអត្តការរបស់ខ្លួនឯងនោះដែរខ្ញុំក៏មិនដែរចង់កែប្រែអត្តការរបស់ខ្ញុំដែរខ្ញុំគ្រាន់តែចង់ធ្វើឲ្យបច្ចុប្បន្នកាលនិងអនាគតរបស់ខ្ញុំល្អប្រសើរជាងមុននេះហឹងទាំងអស់នោះ គឺមានប៉ັດខ្លះនិងមិនប៉ັດខ្លះកាប់ប៉ັດទៅក៏ធ្លាប់ មានមនុស្សប្រុសច្រើនមែនតែនដែលធ្លាប់ឆ្លងកាត់ជីវិតរបស់ខ្ញុំមានអីខ្ញុំជួយអត់អ្នកនេះមិនត្រូវកន្លែងណាអត់មានកើតអីអត់តាងើបឡើង ខ្លួនជាស្រីអញ្ចឹងមានស្នាមរបួសចាប់ខ្លួនច្រើនវាមិនល្អទេហើយឥឡូវនេះនាងមានកន្លែងត្រូវទៅអត់បើនាងអត់មានកន្លែងត្រូវទៅទេ ទៅធ្វើការកន្លែងខ្ញុំបដអសនសិនទៅអញជាណាគេយើងជាបណ្ណាគេមិនសំខាន់ទេសំខាន់មានគេឲ្យលុយខ្ញុំបដស្រាយមុនយើងអេចង់តាណាមនុស្សខ្ញុំទទួលលុយហើយតែធ្វើការងារផ្លាត់ទេ ហើយពេលនោះខ្ញុំគិតថាជីវិតរបស់ខ្ញុំជួបរឿងខ្វល់ងើបច្រើនមែនតើហើយខ្ញុំគិតថាបើសិនជាមានមនុស្សប្រុសម្នាក់ដែលព្រមចូលមកបំភ្លឺជីវិតរបស់ខ្ញុំខ្ញុំក៏អរគុណទៅគេហើយខ្ញុំនឹងព្រមធ្វើគ្រប់យ៉ាង ដើម្បីគេប៉ុន្តែជីវិតដែលពឹងពាក់អ្នកផ្សេងនោះបានលេអស់ដែរខ្ញុំក៏បានស្វែងយល់ការពិតថាគ្មាននរណាម្នាក់ ដែលជួយយើងក្រៅពីខ្លួនឯងនោះទេតើបខ្ញុំសម័យចិត្តជួយជីវិតខ្លួនឯងរហូតដល់ពេលនេះហើយចំពោះរឿងអ្នកស្រីម៉ាលី ដែលគាត់និយាយថាខ្ញុំយកប្តីគាត់នោះ កាប់ទៅពេលនោះខ្ញុំពិតជាមានកំណត់បែបនោះមែនប៉ុន្តែខ្ញុំអត់បានធ្វើទេហើយខ្ញុំក៏ចង់បញ្ជាក់ប្រាប់គាត់ដូចគ្នាដែរថាខ្ញុំជាមួយនឹងស្វាមីរបស់គាត់ អត់ដែលមានអ្នកតំណងជាមួយគ្នានោះទេស្វាមីរបស់គាត់ គឺជាមនុស្សផងម្នាក់ដែលល្អចំពោះគ្រួសារហើយក៏មិនដែរបាត់ជាប្រពន្ធកូនគាត់នោះដែរខ្ញុំនឹងបង្កើតឆានែល YouTube មួយ ហើយសម្រាប់អ្នកដែលគាត់ចង់ស្ដាប់វីដេអូរបស់ខ្ញុំអ្នកទាំងអស់គ្នាអាចចូលទៅកាន់ link ខាងក្រោមវីដេអូនេះហើយស្ដាប់បានដោយសេរី ហើយមួយទៀតនោះអាចផ្ដល់ជាមតិរិះគន់មកខ្ញុំបានខ្ញុំនឹងបើកចិត្ត ទទួលការរិះគន់ដើម្បីអភិវឌ្ឍខ្លួនឯងឲ្យបានល្អជាងមុនផងដែរអរគុណទាំងអស់គ្នាក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿ រូមៀលទឹកដោះគោដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអូស៊ីមឡាក់ហ្គេន IQ ថ្មី ជួយប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងជួយបង្កើនកម្រិត IQ កាន់តែខ្ពស់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 មនុស្សស្រីអាចធ្វើជាទឹកនោមបានអត់មានតែពីច្រើនបានលើកឡើងថាមនុស្សស្រីធ្វើអត់បានទេដោយសារតែមនុស្សស្រីគឺគាត់មានការគិតច្រើនចិត្តគាត់អត់ដាច់គាត់សាំញ៉ាំច្រើនប៉ុន្តែបើយើងក៏លេចមើលទៅប្រវត្តិសាស្ត្រខ្មែររបស់យើងណាមានមនុស្សស្រីជាច្រើនដែលអាចធ្វើចំណិតនាំបានដែលមានដូចជាព្រះនាងលាវយីនិងព្រះនាងអន្តរទេវីជាដើមដែលពួកគាត់សរសឹងតែជាមនុស្សស្រីដែលមានភាពក្លាហានផងដែរហើយនេះគឺជាសង្គម gender ដែលពួកយើងទាំងអស់គ្នា គឺមានសិទ្ធិស្មើគ្នា មនុស្សស្រីមិនត្រឹមតែអាចធ្វើជាអ្នកដឹកនាំបានទេប៉ុន្តែមនុស្សស្រីរបស់យើងគឺអាចធ្វើកិច្ចការងារបានច្រើនបន្ថែមទៀតផងដែរមនុស្សស្រីគឺអាចធ្វើការងារបានជាច្រើនផងដែរគឺដូចជាគ្រប់គ្រងការងារនៅកន្លែងធ្វើការមើលថែកូនរួមជាមួយនឹងការងារផ្ទះផងដែរអញ្ចឹងខ្ញុំជឿជាក់ថា មនុស្សទាំងអស់សុទ្ធតែអាចខ្លាចទៅជាមេដាននៃពិភពលោកផងដែរស្ត្រីគឺរឹងមាំដូច្នេះហើយក៏សង្ឃឹមថាមនុស្សស្រីទាំងអស់នឹងយកភាពរឹងមាំដើម្បីយកទៅអភិវឌ្ឍខ្លួនដើម្បីឲ្យខ្លួនឯងកាន់តែមានភាពក្លាហាននិងជឿជាក់ផងដែរមានមនុស្សស្រីច្រើនអ្នកមែនតែនដែលបាក់ទឹកចិត្តប៉ុន្តែខ្ញុំជឿថាមនុស្សស្រីទាំងអស់នឹងអាចរឹងមាំបានសង្ឃឹមថាមនុស្សស្រីអាចរកបានជាមួយនឹងភាពរឹងមាំពីក្នុងខ្លួនដើម្បីយកទៅអភិវឌ្ឍតទៅមុខទៀតផងដែរ អរគុណអ្នកទាំងអស់គ្នាឥឡូវនេះគឺកម្មវិធីរបស់នាងខ្ញុំក៏បានដល់ទីបញ្ចប់ផងដែរដូច្នេះហើយសង្ឃឹមថាវីដេអូមួយនេះបងប្អូននឹងអាចរៀនសូត្រក៏ដូចជាយល់ដឹងបន្ថែមទាក់ទងជាមួយនឹងភាពរឹងមាំរបស់ស្ត្រីផងដែរអូខេគណៈពេលនេះផងដែរសូមអរគុណសូមជម្រាបបាយបាយវ៉ាវថ្ងៃនេះផងដែរយើងបានជួបជាមួយភៀវកិត្តិយសរបស់យើងគឺកញ្ញាសវណ្ណិកាកញ្ញាសវណ្ណិកាគឺជាម្ចាស់ Channel YouTube សវណ្ណិកាសូដែល កំពុងតែក៏ក្រៅពេញបណ្ដាញសង្គមដែលបងប្អូននៅក្នុងស្រុកទាំងក្រៅស្រុកបានស្គាល់ហើយនៅក្នុងខ្សែវីដេអូរបស់កញ្ញាផុសជារៀងរាល់ដងការនិយាយរបស់គាត់នៅក្នុងវីដេអូពិតជាអស្ចារ្យមែនថ្ងៃនេះផងដែរយើងខ្ញុំសូមសម្ភាសពីបញ្ហាផ្ទាល់ខ្លួន របស់កញ្ញាបន្តិចបានអត់ដោយសារ2ឆ្នាំមុនកញ្ញាមានរឿងអាស្រូវផ្ទុះដ៏ធំដែលធ្វើឲ្យកញ្ញាបាត់មុខមួយរយៈហើយពេលនេះផងដែរបងចង់សួរថា តើមានអ្វីដែលជំរុញឲ្យទឹកចិត្តប្អូនរឹងមាំដែលឲ្យប្អូនវិលមកវិញចាកັບប៉ាទៅក៏អត់មានអីជាអាកំបាំងដែរហើយថ្ងៃនេះក៏នឹងភេទអត់ទាំងអស់គ្នាផងដែរវ៉ាវពិតជាសំជាមនុស្សដែលលើកទឹកចិត្តឲ្យមនុស្សទាំងអស់គ្នាមានភាពវិជ្ជមានមែនពិតជាមាន inspire មែនតើអញ្ចឹងបងសុំសួរសំណួរមួយទៀតតើក្នុងជីវិតប្អូនតើមានអ្នកណាម្នាក់ដែលប្អូនដឹងគុណគេបំផុត ហើយមាននរណាគេ ដែលចាំលើកទឹកចិត្តប្អូនតើប្អូនអាចលើក អំពីពួកគេយកមកនិយាយបន្តិចបានអត់ចាគឺมันពិបាកនោះទេគ្មានអ្នកណាក្រៅពី fan និងអ្នកដែលគាត់តែស្ដាប់វីដេអូរបស់នីកានោះទេប៉ុន្តែខ្ញុំនឹងមានមនុស្ស3នាក់ទៀតដែលស្គាល់គ្នាជាលក្ខណៈផ្ទាល់ខ្លួន ជាដំបូងបំផុតគឺជាប្អូនស្រីរបស់ខ្ញុំទាំងអស់គ្នាក៏ជាបានស្គាល់នាងហើយ ពេលនេះនាងគឺជាអ្នកច្នៃម៉ូដដ៏ល្បីម្នាក់ប្រចាំប្រទេសយើងហើយនៅក្នុងក្របពូស្ដាប់ដីព័ត៌មានបានចុះពីនាងច្រើនមែនតែនអញ្ចឹងខ្ញុំគិតថាខ្ញុំមិនបញ្យល់ពីនាងច្រើនទៀតទេនាងគឺជាប្អូនស្រីម្នាក់ដែលតែងតែលើកទឹកចិត្តខ្ញុំរហូត ហើយពួកយើងទាំងពីរនាក់តែងតែជួយគ្នាលើកទឹកចិត្តគ្នារហូតដល់តែពួកយើងទាំងពីរបានសម្រេចគោលបំណងរៀងៗខ្លួនហើយចំណែកម្នាក់ទៀតនោះគឺជាមិត្តរបស់ខ្ញុំ នាងគឺជាស្លេចឆ្នាស់តែសម្បកក្រៅទេប៉ុន្តែនៅខាងក្នុងចិត្តគឺជាមនុស្សដ៏ល្អម្នាក់គ្រាន់តែនាងអត់ចេះនិយាយល្អទេប៉ុន្តែតែងតែជួយញោមពីក្រោយខ្នងរហូតហើយអ្នកចុងក្រោយនោះគឺ គឺជាសង្សាររបស់កញ្ញាមែនអត់គឺជាមនុស្សពិសេសម្នាក់ដែលចាំជួយខ្ញុំគ្រប់ពេលបាំងឆាត់ឲ្យខ្ញុំពេលដែលមានភ្លៀងហើយក៏បានធ្វើជា អំពូបំភ្លឺផ្លូវនៅពេលដែលមិនងងឹត សំខាន់គឺគាត់បោះដៃមកជួយខ្ញុំនៅពេលដែលខ្ញុំដួល អារម្មណ៍ឯងអារម្មណ៍តែឯកាគ្មានអ្នកបារម្ភពីយើងអារម្មណ៍នៅម្នាក់ឯងវាឈឺត្រូវឯងបងអត់យល់ពីខ្ញុំទេបងមិនអាចយល់ពីខ្ញុំបានទេបងនឹងអត់ខ្ញុំទៅតែត្រូវគេចាប់លុំហើយបងយល់ពីខ្ញុំទេបងធ្លាប់ត្រូវគេចាប់លុំអត់បងយល់ពីខ្ញុំហ្នឹង មនុស្សគ្រប់គ្នាអត់ខ្វល់ពីខ្ញុំទេតែគេចោទសួរខ្ញុំធ្វើមកតែខ្ញុំនឹងអ្នកទោសទាំងឲ្យខ្ញុំនេះខ្ញុំក៏ជាជនរងគ្រោះប្រភពលោកមួយនេះអាយុតិធัวហើយសង្គមមួយនេះវាប្រេងផ្សៃសម្រាប់ខ្ញុំខ្លាំងណាស់ ខ្ញុំមិនមានហេតុផលអីទៅទៅរស់នៅទៀតទេបងយល់អើឯងរស់នៅបានតាព្រោះដើម្បីខ្លួនឯងឯងហៅមកមកក្តឹងឯងព្រោះនៅជាមួយអេសបែរបស់ឯងមិនឯងគិតខ្លីអញ្ចឹងណាត្រូវរឹងមុំឡើងព្រោះនៅជាមួយស្បិតមកខ្លួនឯងកុំឲ្យសម្ដីគេមកអំបាឯងបានអសោះណាត្រូវដឹងណាឯងជាណាគេហើយឯងស័ក្តិសមជាមួយជីវិតដ៏ល្អជាងនេះទៀត មិនមែនគិតខ្លីអញ្ចឹងទេលឺហ៎នេះបងនិយាយមែនទេខ្ញុំខ្ញុំពិតជាអាចមានជីវិតដូចដែលបងនិយាយបានមែនទេអាចអញអាចធ្វើបានណាក៏អាចធ្វើបានដែរកុំខ្វល់ពីមុនយើងជាមនុស្សបែបណាតែឥឡូវនេះយើងជាមនុស្សថ្មីត្រូវសាងជីវិតថ្មីរបស់ខ្លួនឯងឡើងវិញបើអញហត់ អញសម្រាប់បានតែកុំឈប់ដើរឬអត់ព្រោះដើរទៅមុខតទៀតពីព្រោះអញនេះអស់ចាខ្លាំងណាអញមានបែកដកដមុំមុតមួយអញត្រូវចាំណាខ្ញុំអរគុណបងខ្លាំងណាបើទៅមុខខ្ញុំជោគជ័យឬក៏ខ្ញុំល្អជាងពេលនេះហើយខ្ញុំបានជួបបងម្ដងទៀតខ្ញុំនឹងសងគុណបងវិញ មិនសងគុណបងទេគ្រាន់តែឯងមានជីវិតមួយដ៏ល្អជាងនេះណាបងអស់ចិត្តហើយឯងឯងលើកទឹកចិត្តឲ្យគ្រប់គ្នាបាន ហើយចោះឯងមិនឯងលើកទឹកចិត្តឲ្យខ្លួនឯងបានទេអូហេតុអីក៏មិនប្រាប់ខ្លួនឯងទៅថាឯងរឹងមាំអាចជំនះបញ្ហាទាំងអស់នេះបានបាយពិភពលោកបានឃើញថាឯងរឹងមាំអាចឆ្លងកាត់រឿងគ្រប់យ៉ាងបានណានីកា ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿអេធូមៀលទឹកដោះគោដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្ម ការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអូស៊ីមឡាក់ហ្គេន IQ ថ្មីជួយប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងជួយបង្កើនកម្រិត IQ កាន់តែខ្ពស់ ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតមាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ស្មានជីវិតរស់រវើងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងបេរូកាជំនួយកម្លាំងនិងខួរក្បាលជាមួយភាពរហ័សរហួននិងវាងវៃ ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿរៀនសូត្រក៏ដូចជាយល់ដឹងបន្ថែមតកតងជាមួយនឹងភាពរឹងមាំរបស់ស្ត្រីផងដែរអូខេគណៈ Fini ផងដែរសូមអរគុណសូមគោរពលាបាយបាយនេះនេះច្រមុំអ្នកនេះដូចជាអាប់ដែរខ្លួនឯងលឿនដល់ថ្នាក់នេះផងនេះតែប្រហែលឆ្នាំសោះនាងដូចជាគ្មានសេះសល់ចំហាយដូចមុនមុនសោះមើលតបងហ្នឹង អឺស្គាល់បងនីការយូរហើយខ្ញុំឃើញបងណាស្ដាប់គាត់រហូត ខ្ញុំណាក៏ស្ដាប់គាត់រហូតដែរហើយខ្ញុំណាពេលចូលចិត្តគាត់ដែរនេះក៏មកពេលនីការគេគឺជាមនុស្សដែលផ្កាយហើយក៏ជាមនុស្សដែលគួរឲ្យចូលចិត្តអញ្ចឹងហើយវាមិនចម្លែកទេ ដែលខ្ញុំស្ដាប់កម្មវិធីរបស់នីការគ្រប់កម្មវិធីមែនទេ ល្អដែលឯងនិយាយនៅក្នុងកម្មវិធីនោះហ่าគឺជាខ្ញុំមែនអត់ឥឡូវនេះហើយយើងខាតជប់គ្នាយូរហើយគ្នាពិតជានឹកឯងខ្លាំងមែនតើហើយឥឡូវហ្នឹងណាគ្នាសប្បាយចិត្តមែនតើដោយសារតែឯងល្បីខ្លាំងមែនតើហើយ មានអ្នកស្គាល់ឯងច្រើនទៀតឯងសាកសួរមើលនៅក្នុងប្រទេសយើងណាមានអ្នកណាដែលអត់ស្គាល់ឯងហើយគ្នាសប្បាយចិត្តមែនតើហើយក៏អរគុណឯងដែរដែលបាននិយាយពីគ្នានៅក្នុងកម្មវិធីរដ្ឋាគ្នាគ្រប់យ៉ាងអស់ហើយណា អញមិនធ្វើមិនដឹងទេអញគួរស្គាល់ខ្លួនឯងច្បាស់គ្នាមិននិយាយច្រើនទៀតទេនេះឯងនិយាយពីស្អីនោះយើងគួរខ្លួននៅជាមួយ នឹងខ្លួនឯងហើយស្គាល់វិធីពិតរបស់ខ្លួនឯងប៉ុន្តែបើធៀបពិតជាមិនល្អនោះទេក៏ឯងគួរតែកែប្រែផងទៅអូមុននឹងឯងកែប្រែឯងក៏គួរតែទទួលស្គាល់ពីធៀបពិតរបស់ខ្លួនឯងដែរនីកានេះឯងនិយាយពីអីនោះខ្ញុំនិយាយពីអីឯងដឹងខ្លួនឯងច្បាស់ហើយ បើអីខ្ញុំប្រាប់ឯងម្ដងទៀតដែរត្រូវទេពីកាឲ្យគ្នាសុំទោសផងណាសុំទោសលើកទីប៉ុន្មានទៀតទៅគ្នាអាចអធិស្ឋានដែលឯងពុកគេជាលើកទី2បានប៉ុន្តែមកឲ្យឲ្យឯងនេះមកចាក់គ្នានៅក្រោយខ្នងជាលើកទី3បាននោះទេលីកាកម្មវិធីវិទ្យុផ្សាយផ្ទាល់របស់យើងឥឡូវហ្នឹងណាគឺអត់សូវមានអ្នកមើលទេគ្នាត្រូវការឯងដើម្បីទាញចំនួនអ្នកមើលឲ្យច្រើនវិញ ឯងជួយគ្នាម្ដងទៅណាយ៉ាងណាក៏ចាត់ទុកថាយើងធ្លាប់ជាមិត្តនឹងគ្នាដែរយល់តែទុកឯងជាមិត្តទេព្រោះឯងនេះក៏មិនទុកជាមិត្តដែរឯងគ្រាន់តែចង់ជន់ឈ្លីយើងឯងព្រោះអីយើងអន់ជាងឯងហ៎ហើយឯងចូលមកក្បែរយើងដើម្បីមើលឲ្យខ្លួនឯងនេះលេចធ្លោជាងមុនតែប៉ុណ្ណោះហើយនៅពេលដែលយើងឡើងឯងក៏គ្រប់វិធីដើម្បីនៅក្បែរយើងដើម្បីជន់បលិចយើងនេះមិនមែនជាទង្វើរបស់មិត្តល្អទេណា ហើយរឿងកម្មវិធីដែលឯងសួរយើងនេះយើងនឹងពិចារណាម្ដងទៀតហើយបើនិយាយពីរឿងមិត្តវិញណាឯងឈប់យកមិត្តភាពខ្លះរបស់ឯងនេះដើរបោកប្រាក់គេទៀតអីព្រោះអីបើគេគិតថាឯងជាមិត្តល្អគេម្នាក់នោះនឹងត្រូវឈឺចាប់តែបើនិយាយពីមិត្តភាពណាឯងកុំយកវាមកនិយាយអីពួកយើងមិនមែនជាមិត្តនឹងគ្នាទេនីកាកម្មវិធីយើងចប់ហើយតោះយើងទៅអីតោះ អូពាក្យថាមិត្តល្អមិនមែនជារបស់ឯងទេពីព្រោះឯងនេះមិនតែទៅជាមិត្តល្អទេហើយយើងក៏មិនឲ្យឯងចាក់គ្នានៅក្រោយខ្នងនេះម្ដងហាមអត់ទៀតបានដែរតោះ ស្រីហៅខ្ញុំមកនេះមានការអីមែនក្រែងពួកយើងមានរឿងដែលត្រូវដោះស្រាយជាមួយគ្នាមិនអញ្ចឹងហីខ្ញុំគិតថាវាគួរទៅដល់ពេលហើយដែលយើងត្រូវនិយាយរឿងកន្លងមកអាចដាច់ស្រេចខ្ញុំក៏នៅមិនចង់មានរឿងបញ្ហាដដែលដដែលអញ្ចឹងទៀតដែរហើយខ្ញុំក៏មិនសប្បាយចិត្តនៅក្នុងការបំផ្លាញជីវិតរបស់អ្នកណាដូចគ្នាខ្ញុំសុំទោសអ្នកស្រីដែលខ្ញុំមានបំណងមិនល្អ ទៅលើគ្រូសាស្ត្ររបស់អ្នកស្រីកាលពីមុនមកប៉ុន្តែខ្ញុំជាមួយនឹងគាត់ពិតជាមានអីមួយគ្នាមែនខ្ញុំសុំទោសម្ដងទៀតដោយសារតែចរិតអាយុរបស់ខ្ញុំនេះហើយតែធ្វើឲ្យ អ្នកស្រីមិនសប្បាយចិត្តកាលនោះខ្ញុំល្ងងដែលខ្ញុំគិតរឿងអស់នោះចេញបងអ្នកស្រីចាំបន្ទោសតើខ្ញុំម្នាក់ឯងបានហើយកុំបន្ទោសគាត់អីហើយបើសិនជាការសុំទោសខ្ញុំថ្ងៃនេះ គាត់អត់សូវសប្បាយចិត្តខ្ញុំក៏អស់ចិត្តដែរតាមពិតណារឿងហ្នឹងប្តីរបស់ខ្ញុំក៏គាត់បាននិយាយប្រាប់ខ្ញុំហើយដែរមានពេលខ្លាំងខ្ញុំទទួលស្គាល់ថាខ្ញុំចិត្តរឹងខ្ញុំមាននេះហើយក៏អាត្មានិយមដូចគ្នាដែរហើយខ្ញុំក៏បានធ្វើកំហុសមួយ ដើម្បីការពារគ្រួសាររបស់ខ្ញុំតាមពិតទៅ ពួកយើងទាំងពីរនាក់អត់មានអីជាពាក់ជាពិនជាមួយគ្នាទេ នាងក៏ធ្វើដាក់ខ្ញុំខ្ញុំក៏ធ្វើដាក់នាងដូចគ្នាចឹងហើយចាត់ទុកថាពួកយើងចាប់គ្នាត្រឹមនឹងតែចង់ហើយខ្ញុំនឹងបកស្រាយប្រាប់អ្នកទាំងអស់គ្នាពីរឿងការពិតក្រាញ់លោកាត់បន្ថយភាពអវិជ្ជមានរបស់នាងបានអត់អីអ្នកស្រីខ្ញុំអាចដោះស្រាយខ្លួនឯងបានទេអ្នកស្រីតាមស្រួលទៅណា ខ្ញុំសុំលីហើយហើយអ្នកអាចចង់ដឹងទេថាអ្នកណាជាអ្នកប្រាប់ខ្ញុំរឿងទាំងអស់ឲ្យបកអាក្រាតនេះហើយខ្ញុំនឹងប្រាប់រឿងគ្រប់យ៉ាងឲ្យអ្នកដឹងក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿ អេធូមៀទឹកដោះគោដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីនអេធូដែលទឹកដោះគោដតៃមិនមានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអូស៊ីមឡាក់ហ្គេន IQ ថ្មីជួយប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំនិងជួយបង្កើនកម្រិត IQ កាន់តែខ្ពស់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 ក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿជីតាអរគុណឯងច្រើនណាស់ណាដែលឯងតែនៅក្បែរគ្នារហូតនិយាយទៅឲ្យតែមានរឿងអីគឺមានឯងរហូតតែម្ដងទោះបី ជាពេលខ្លះឯងនេះមុខកាចអត់ចេះញឹមដូចគេក៏ដោយណានិកានេះឯងតសើយើងមកក៏បន្លំ ជាយើងហ៎សរសើរតើនៅក្នុងពេលឡាយគឺនិយាយពីឯងគ្រប់ពេលតែម្ដងនេះគឺជាទឹកចិត្តប៉ាត់មិនមែនបោកប្រាស់ទេណា អឺអញ្ចឹងក៏អញ្ចឹងទៅនីកាចុះឯងគិតមកចេះរឿងផ្ទាល់ខ្លួនបើឯងរឿងអីគេអឺណែនេះឯងមិនមកធ្វើមិនដឹងទេហើយក៏កុំមកធ្វើពុតដាក់យើងថាយើងចង់សួរឯងរឿងអីអសោះរឿងការងាររបស់ឯងជីវិតរបស់ឯងគឺដើរស្របគ្នាហើយហើយឯងក៏ជោគជ័យរឿងការងាររបស់ឯងដែរតែរឿងផ្ទាល់ខ្លួនរបស់ឯងនេះឯងគិតមិនហិចអូយអូខ្ញុំមកកាអូខ្ញុំនិយាយមកជួបបងឯងនៅក្រៅហីខ្ញុំតាមតាមកម្មវិធីបងឯងរហូតហ្នឹង ummannak kell számát? Úgy nyomás nem tudok, hogy baj van nap. Baj, baj, không á. <laughs> Cái sự bài chất kia nè. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video ប់តាអូនអីហ៎ឥឡូវមកតាខកបងមកកាយគេអូស្បានហ្នឹងអីហាអញឈឺហ៎អូខេខេបងត្រកអញឡើយណាខេខេចតាអញទៅមុនណាបងអូននេះឈឺអត់ទេណែយើងទៅមួយឯងណែនីកាខ្ញុំមិនតន់ចុករឿងហ្នឹងឯងព្រោះឯកាងារខ្ញុំអត់តន់ជោគជ័យឯង ការរៀបការជាមួយនឹងបងណាអត់ទេនីការរៀបការជាមួយនឹងបងណាអត់ទេ បងសង្ហាផ្ញើមកនេះមិនចាំប្រាប់ថាគេផ្ញើមកហើយបងប្រុសសង្ហាសង្សារមកឲ្យផ្ញើមក អីណែអត់អីទេច្រើនលើកហើយដែលខ្ញុំនិយាយពាក្យនេះប៉ុន្តែខ្ញុំនៅតែចង់និយាយដែរខ្ញុំដឹងថានិកាធ្លាប់ជួបរឿងអាក្រក់ជាច្រើនហើយលែងជឿរឿងស្នេហាតទៅទៀតប៉ុន្តែខ្ញុំគិតថានិកាពិតជាអកតៈចំពោះរឿងនេះភូមិមនុស្សប្រុសអត់ដូចគ្នាទេខ្ញុំចង់ឲ្យនិកាបើកចិត្តទទួលយកខ្ញុំហើយខ្ញុំនឹងបង្ហាញថា មនុស្សប្រុស ពិតជាដូចគ្នាខ្ញុំដឹងថាចម្លើយម្ដងនេះនៅទៀតហើយខ្ញុំឆ្ងល់ដល់ហើយខ្ញុំបរិស័ទច្រើនដងហើយមិនទៅតាមខ្ញុំអញ្ចឹងព្រោះខ្ញុំជឿជាក់លើបេះដូងស្មោះរបស់ខ្ញុំខ្ញុំគិតថាថ្ងៃណាមួយនឹងធ្វើឲ្យបេះដូងនីកាតូតុននឹងស្រឡាញ់ខ្ញុំចុះបើចម្លើយលើកនេះវាដូចមុនចុះបើលើកនេះខ្ញុំឆ្លើយថា Yes គិតដូចវិញ មានន័យថាចម្លើយអូនលើកនេះណាអត់ដូចលើកមុនទេមែនទេខ្ញុំគួរតែបោះអាកាសឲ្យខ្លួនឯងត្រូវទេខ្ញុំមិនអាចឲ្យលទ្ធការមកបំផ្លាញខ្ញុំពេលនេះបានទេខ្ញុំមិនញ៉ាំខ្លាំងណាខ្ញុំមកធ្វើបាបយើងផង ហើយធ្វើបាបគេគ្រប់គ្នាទៀតដឹងអត់ថាខ្ញុំរងចាំពាក្យនេះយូរហើយបើសិនជាយើងប្រອບដល់លើ ផ្លូវមួយខ្ញុំ យើងក៏គ្មានអីជំទាស់ដែរព្រោះអីពេលនេះគឺខ្ញុំស្រឡាញ់យើងហីអរគុណណាសម្រាប់គ្រប់យ៉ាងអរគុណដែលធ្វើឲ្យខ្ញុំជឿថាស្នេហ៍ពិតគឺពិតជាមានលើโลกនេះកាប់ប៉ទៅខ្ញុំគិតថាចាំពេលដែលខ្ញុំមានជីវិតនឹងណោជាងនេះបើខ្ញុំគិត ហើយក៏ចង់ដឹងដែរថាបងនេះស្មោះស្នេហ៍ប៉ុណ្ណា អរគុណដែលមិនចាំបានអីពីខ្ញុំស្បីតាមបន្តិចអរគុណដែលមើលថែខ្ញុំស្លាញ់ខ្ញុំនិងគាំទ្រខ្ញុំរហូតមកដឹងអត់ថាបងសប្បាយចិត្តប៉ុណ្ណាយើងគិតត្រូវហើយដែលសម្រាប់ចិត្តផ្ដល់ឱកាសឲ្យខ្លួនឯងបើយើងធ្លាប់មានកំហុស ក៏មិនមែនមានន័យថាមួយជីវិតយើងនេះត្រូវកប់គល់ជាមួយនឹងវារហូតដែរយើងអាចចាប់តាមជីវិតថ្មីបានទោះមិនសើមិញមិនងងឹតអាប់អូនយ៉ាងណាក៏ដោយក៏យើងមិនចាំបាច់រស់នៅក្នុងបង្កឹតនឹងដែរធ្វើឲ្យថ្ងៃនេះល្អជាងមិនសើមិញហើយក៏ធ្វើឲ្យថ្ងៃស្អែកល្អជាងថ្ងៃនេះមិនមែនដើម្បីអ្នកណា តែដើម្បីខ្លួនឯងត្រូវចាំថាយើងជាវិចិត្រករផាត់ពោះជីវិតរបស់យើងគុំប្រកល់ជក់ក្នុងដៃឲ្យអ្នកណាសោះណា គឺខ្ញុំស្រឡាញ់នេតាកាញ្ចនាអូយសួស្តីអ្នកទាំងអស់គ្នាខ្ញុំកំពុងតែចាប់ឆ្មាលួយស៊ីត្រីអាំងហើយវានេះក៏ជាមិត្តភក្តិរបស់ខ្ញុំដែរ ស្រីបែបនេះណាមិនខុសពីស្រីកញ្ជើខ្លួនដែលគេជេរមិនឈឺមិនលឺនោះទេម៉ានេះទើបតែមកផ្ទះមានមើលមកទៀតថាមកប្រមាណគ្នាស្រឡាញ់ឯងតាណាទៀតហើយតាណាជារឿងរបស់ខ្ញុំបងឯងមើលមុខខ្ញុំច្បាស់ណាជើងខ្ញុំខ្លួនក៏ជារបស់ខ្ញុំដែរអញ្ចឹងហើយបងឯងគ្មានសិទ្ធទេហ៎ថាម៉េចកញ្ចនាហើយសូក្រិតលែងគ្នាហើយអូ ប្រើ Google Translate សិនណាគេនឹងកញ្ចនាសង្ស័យជាងនឹងណាកុំជិតធ្វើមកទុនជ្រៀងនៅពេលនេះអសោះព្រោះអីនេះវាគួរឲ្យសង្ឃឹកខ្លាំងណាស់ឆាប់ចេញតែកុំឲ្យខ្ញុំគ្មានការអត់ទ្រាំខ្លាំងជាងនេះអេនេះនាងធ្វើបាបខ្ញុំមិនបាននាងហ៊ានបង្រត់កូននុតនេះចេញពីខ្ញុំផងឯងកុំទៅរករឿងអ្នកដទៃនេះខួរក្បាលឯងគិតបានតែប៉ុណ្្នឹងទេហ៎តែឯងនេះមកលួចស៊ីសង្ស័យយើងហើយហើយបែរទៅលួចតាក់ទងប្តីចាស់របស់យើងទៅវិញឯងខ្សែរឿងជីវិតរឿងមិត្ត មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហ័សសុកវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film ព្រោះគេមិនឃើញសូមិនខ្ញុំទៅគេមិនដឹងព្រោះគេមិនបានខំប្រឹង ន់នឹងខ្ញុំទេ មើលមកខ្ញុំអន់គិតថាខ្ញុំមិនដល់គេហើយរួយខ្ញុំត្រូវជឿគេកែប្រែសុមិនខ្លួនអើយក៏ព្រោះតែខ្ញុំជឿជាក់ខ្ញុំជឿខ្ញុំជឿខ្ញុំជឿក៏ព្រោះតែខ្ញុំជឿលើរាងកាយមួយនេះក៏ព្រោះតែខ្ញុំជឿជាក់លើ ដែលខំប្រឹងប្រែងខ្ញុំជឿខ្លួនឯង